ហ្នឹងហេតុផលដែលគេមិនទទួលស្គាល់ខ្មែរក្រមហ្នឹងជាជនជាតិដើមហ្នឹងក្នុងនាម គេចង់ប៉ះដិសេតនៅអវ័យអវ័យដែល ជាតួនាទីយួនគេមិនចង់យកតួនាទីជាខ្លួនគេមកបំរើអវ័យដែលគេមិនចង់បំរើនោះទេអញ្ចឹងពេលការដែលបំរើអវ័យមួយដែលចិត្តគេមិនចង់គេនឹងរកវិធីធ្វើឲ្យ អឺអាសេចក្តីប្រកាសរបស់អង្គការសហជីវជាតិมันអាចកើតកើតមានឡើងនៅក្នុងសង្គមជាតិនៅទីនោះអញ្ចឹងការងាររបស់វៀតណាមគេធ្វើការងារប្រឹងប្រែងយ៉ាងណា ដើម្បីវាយកម្ចាត់អាច្បាប់អង្គការសហជីវជាតិមិនឲ្យកើតឡើងនៅកម្ពុជាក្រោមបានទេ គេខ្លាចគេរឿងនឹងកើតឡើងតែហេតុនឹងកើតឡើងអាផលនឹងជិញមកនេះអាផលដែលជាហេតុហេតុដែល ហេតុដែលគេកំពុងធ្វើហ្នឹងគេបំពុងអាបំបត្តិបំបាំងអារឿងអស់ទាំងហ្នឹងអញ្ចឹងទេរឿងអស់ទាំងហ្នឹងដូចឧទាហរណ៍ខ្ញុំនិយាយឡើងរឿងករណីកើតឡើងជំងឺភ្នែកសប្ថ្ងៃហ្នឹងកើតមកមិនមែនសម័យបច្ចុប្បន្នហ្នឹងបានយកមកនិយាយទេគឺពួកយើងបានតវ៉ារាប់សិបឆ្នាំហើយចង់ចូលមកទស្សវត្សទេមិនមែនតែបច្ចុប្បន្នហ្នឹងបានយកមកនិយាយទេប៉ុន្តែដោយសារថ្ងៃនេះមានឱកាសនៅក្នុងមាត្រាទី24វាតេះតួនឹងនឹងសុខភាពនេះអញ្ចឹងតែបើយើងលើកយកមកនិយាយហ្នឹងក្នុងនាមចង់ហែក ឲ្យវៀតណាមយល់ថាអ្នកឯងបាត់បង់មិនបានទេអ្នកឯងបានចំនួនខ្មែរក្រមអ្នកឯងបានព្យាយាមធ្វើឲ្យខ្មែរក្រមហ្នឹងបាត់បង់អត្តសញ្ញាណអត្តសញ្ញាណហ្នឹងជួនជាតិដើមអ្នកឯងមិនទៅមិនទទួលស្គាល់ហើយអ្នកឯងបោះបង់ខ្មែរក្រមចោលមិនមើលសុខភាពហ្នឹងដល់ទៀតមានន័យថាចាត់ទុកថាខ្មែរហ្នឹងវាគ្រាន់តែជាខ្មែរជួនជាតិអឺភ័ក្រតិចតែប៉ុណ្ណោះងាប់ប្រមាណអីប្រមាណមិនសូវយកចាត់ទុកដាក់ទេនោះអាចំណុចដែលគេបដិសេធហ្នឹងគឺបដិសេធអញ្ចឹង ក៏ប៉ុន្តែខ្ញុំចង់និយាយនៅទីនេះទោះបីអង្គការសហប្រជាជាតិហ្នឹងมันប្រកាសជាសាធារណៈនៅមាត្រាទី24ហ្នឹងក៏ដោយខ្មែរក្រមក៏មានសិទ្ធិទទួលបាននៅការមើលថែពីរដ្ឋាភិបាលវៀតណាមដែរមកអំពីយើងជាសាសជាតិមួយ ដែលរស់ក្នុងដែនដីកណ្ដោសណ្ដោទន្លេមេគង្គរួមចំណែកក្នុងការងារកសាងជាតិនៅទីនោះទាំងអស់គ្នាប៉ុន្តែហេតុផលអ្វីបានវៀតណាមហ្នឹងចេះតែព្យាយាមបិទបាំងនៅរឿងរ៉ាវទាំងឡាយ មកអំពីអាការងារសរសើរអរុសារមួយចំនួនគេមិនចង់ឲ្យយើងនោះទទួលបាននូវផលប្រយោជន៍ទាំងទេគេមិនចង់ឲ្យយើងទទួលនៅអ្វីដែលយើងចង់បាននោះទេអញ្ចឹងចំណុចដែលដែលវៀតណាមគេធ្វើហ្នឹងគេយួនគេធ្វើគេតែងតែរូបវិធីជាច្រើនយ៉ាងធ្វើម៉េចយ៉ាងហោចទៅក៏អូសបន្លាយពេលវេលាបានយូរទេដូចខ្ញុំលើកឡើងបែបអញ្ចឹងថាអាការងារបាត់បង់សុខភាពនេះវាមិនត្រឹមតែបច្ចុប្បន្ននេះទេយូរណាស់មកហើយ ហើយអានេះវាតាក់ទងជាមួយនឹងការបង្កើតកូនចៅតពូជតវងតកូលទៀតណាបាត់បង់អាកិត្តិយសមិនថាទេណាបាត់បង់អាភាពទទួលទទួលក្នុងការងារក្នុងការ បន្តពូជវងវងតកូលទៀតណាមនុស្សដែលខ្វាក់ហើយបើសិនខ្វាក់នៅពេល បន្តមានក្រុមគ្រួសារនៅនៅខ្លួនជាលេវត្រូវប្រពន្ធមិនបានទេត្រូវប្រពន្ធមិនបានទេហើយការបង្កើតកូនបន្តពូជនេះវាបាត់វាបាត់គ្រួសារនឹងមួយទាំងមូល បើថាប្តីខ្វាក់ឬប្រពន្ធខ្វាក់នឹងហើយគ្មានឱកាសដើម្បីទៅនិយាយកូនចៅរបស់គេដើម្បីឲ្យគេនោះទុកចិត្តទេហើយមានន័យថាมันអាចចិញ្ចឹមកូនគេបានព្រោះយើងខ្វះហើយនេះចំណុចអស់ទាំងហ្នឹងគេវាយប្រហារយើងម្ដងតិចម្ដងតិចក្នុងគោលបំណងគេគេបំបត្តិពុះសាអាហ្នឹងបើយើងនិយាយចូលក្នុងបត់បំបត្តិពុះសាសម្រាប់មនុស្សដោយដោយដោយដោយគេហៅថាកាត់កដោយអត់ស្រោះឈាមយើងងាប់ អស់ទៅហើយឯងងាប់អាអាចិត្តគណិតងាប់តាំងពីអាកាយរាងកាយដែលរស់រវើកហ្នឹងងាប់បាត់ទៅហើយអញ្ចឹងអញ្ចឹងការងាររបស់រដ្ឋវៀតណាមសប្តាហ៍ហ្នឹងគេបានបំភ្លេចចោលរឿងជាច្រើនហើយការងាររបស់វៀតណាមហ្នឹងគេមិនត្រឹមតែមិនដឹងទេគេដឹងដូចលើកយើងពីមុនហ្នឹងយើងលើកថាគេដឹងច្បាស់ណាស់អ្វីអ្វីដែលគេត្រូវធ្វើតែគេអត់ធ្វើទេ គេឲ្យយើងនឹងគឺស្រាវជ្រាវទៅរួធ្វើដោយខ្លួនឯងអញ្ចឹងថ្ងៃនេះដោយសារហេតុផលដែលលើកឡើងតេតួងជាមួយនឹងច្បាប់អង្គការសហជីវជាតិស្ដីពីសិទ្ធិជនជាតិដើមទទួលបានអាភិបស្តង់ដា standard ហ្នឹងខ្ញុំចង់និយាយថា standard នៅទីនេះគឺកម្រិតហ្នឹងឯងគេបកមកជួថែមទៀតពាក្យថា standard ហើយមានពាក្យខ្មែរមួយទៀតថាកម្រិត standard ហ្នឹងគឺកម្រិតហ្នឹងឯងកម្រិតហើយបើប្រាំងវាស្តង់ដាហ្នឹងឯងបងគូគាត់បកហ្នឹងត្រឹមត្រូវហ្នឹង អា standard នោះគឺ standard នោះភាសាខ្មែរយើងមិនសូវនិយាយអាពាក់ទៅទៅតាមកម្រិតណែទៅតាមកម្រិត standard កម្រិតហើយ standard ទៀតភាសាខ្មែរកម្រិតផង standard ផងនោះស្រុកខ្មែរនិយាយតែតាម standard វិញធ្វើអីទៅតាម standard អត់ដែលបាននិយាយពាក់កម្រិតនឹងប្រហែលទេកម្រិតនឹងគឺជារង្វាស់នឹងឯងបើតាមពិតប្រកបទៅវាជារង្វាស់អូវាទៅតាមអាអាអារង្វាស់របស់អន្តរជាតិគេគេទទួលស្គាល់អញ្ចឹងខ្មែរ លនឹងឡើងថាអត់បានវាមិនដែលបានទេបើបានខ្មែរក្រមមិនចាំបាច់អឺដល់ខ្វះភ្នែកដល់ពលគ្រួសារទេគាត់ចេះភាសាអង់គ្លេសបាត់ទៅហើយមិនត្រឹមតែមិនចេះភាសាអង់គ្លេសទៀតសោះទេសូម្បីតែភាសាខ្មែររបស់ខ្មែរក្រមនោះសឹងតែយួនមិនឲ្យយើងបានមានជ្រុងជ្រះផងហើយបើបើភាសាវចសាស្ត្របើមនុស្សខ្មែរហ្នឹងសរសេរជាភាសាខ្មែរមកនោះមើលមិនជីទៀតភាសាវចសាស្ត្រប្រើភាសាខ្មែរយើងមិនបានទេត្រូវប្រើភាសាបាលី ហើយសួរខ្មែរយើងបើសិនតែសូមបីតែភាសា ខ្មែរយើងមិនមានផងហើយសួរថាយើងមិនទៅយល់ឡាភាសាអង់គ្លេសនោះឥឡូវខ្ញុំនិយាយភាសាអង់គ្លេសតាមថា contamination មនុស្សអាមុំមុំអត់យល់ទេណា contamination ជាតិពុលហើយយើងមិនដឹងថា contamination និយាយស្អីថាហ្នឹងជាតិពុលកម្រិតកំពូលឲ្យយើងពិចារណាប្រយ័ត្នប្រយែងសូម្បីប្រទេសអូស្ត្រាលីនេះខ្ញុំធ្វើកិច្ចការងារក្នុងការងារត្រួតពិនិត្យ contamination ក្នុង container អាអាកុងតឺន័រគេមកពីស្រុកខ្មែរស្រុកយួនស្រុកប្រាំងស្រុកអឺចិនអីហ្នឹងចូលមកអូស្ត្រាលីត្រូវឆ្លងកាត់ការពិនិត្យ contamination ទាំងអស់គេហៅថាអឺពិនិត្យអាហ្នឹងដើម្បីមើលមើលតើមានរោគសញ្ញាស្អីមួយឆ្លងកាត់ចូលជាប់ តាម container ហ្នឹងមកដែរអត់បើថាគេមើលឃើញមានគេមិនអោយបើ container ហ្នឹងចេញទេគេត្រូវអោយមនុស្សហ្នឹងមកសញ្ញេចុះកុងត្រាតាំតៅ ហើយបើថាមានស្អីមួយផាកបកាច់ចូលផាកលុយសងងាប់ អាហ្នឹងគឺគឺគឺអាស្តែនដាតហ្នឹងគេចង់មើលឲ្យថាយើង មានប្រងក្នុងការយល់ដឹងកម្រិតពិតប្រកបដូចគេដែរបានយល់នៅភាពទាំងអស់ហ្នឹងបានហើយបើយើងគ្មានសិទ្ធគ្មាន តាំងពីការចេះដឹងចំណេះដឹងនៅនៅមូលដ្ឋានយើងហ្នឹងយើងមិនមានគ្រឹះមូលដ្ឋានអីបន្តិចណាសោះនេះហើយឲ្យគ្នា កម្រិតសិក្សាបានត្រឹមថ្នាក់ទី1ទី2បឋមសិក្សាទៅរៀនទៅមើលអាផ្លាកសញ្ញាអាផ្លាកសញ្ញាដែលបិទទៅតាមអាឆ្នាំ អាអាអាឆ្នាំពេទ្យវិទ្យាសាស្ត្រដែលគេគេបង្កើតជីងមកហ្នឹងសួរថាគ្នាយល់ពីណាមកនេះខ្ញុំត្រូវការឲ្យអ្នកដែលមានជំនាញហ្នឹងគឺសិក្សាពីរឿងហ្នឹងហើយមិននឹងជីងឲ្យប្រជាប្រដ្ឋប្រើប្រាស់ខ្ញុំតែងតែនិយាយរឿយរឿយថាអ្វីក៏ដោយតាក់ទងជាមួយនឹងចំណេះដឹងទាំងអស់ហើយបើខ្មែរក្រមគ្មានចំណេះដឹងអស់ទាំងហ្នឹងយកទៅប្រើប្រាស់វាប៉ះពាល់ដល់សុខភាពអញ្ចឹងយ៉ាងណាមិញសប្តាហ៍ថ្ងៃហ្នឹងកើតជំងឺ Covid ហ្នឹងអាជំងឺ Covid ហ្នឹងក៏ចឹងដែរ ជំងឺ Covid នេះទៀតសោតបើយើងមិនដឹងវិធីអឺព្យាបាលវិធីចាត់តល័យសាស្ត្រនៅផ្ទះធ្វើយ៉ាងណាមិនមានតែនៅផ្ទះទេណាអញ្ចឹងតែតួងដល់ឱសថបុរាណនេះអាជំងឺពេទ្យឲ្យជំងឺ Covid-19 នេះក៏តែតួងដល់ឱសថបុរាណច្រើនណាណាមកអំពីខ្មែរយើងសម័យដើមបងប្អូននេះមានលឺសូថាគេគេស្ពងណាគេស្ពងណាគេស្ពងហ្នឹងគេយកវិធីស្លឹកជែកស្លឹកក្រូចស្លឹកពលស្រីខ្ញី ហើយដេងអីហ្នឹងគេយកបុកឲ្យមាត់ចូលគ្នាគេយកទៅដាំទឹកក្តៅមួយឆ្នាំចឹងមកគេយកភួយមកគ្របពីលើក្បាលមនុស្សនោះចិត្តដោះខោអាវជីងអស់ឲ្យមនុស្សស្ពងជាតិពលជាតិអា contamination នោះវាដែលដែលមិនធ្លាប់បានជីងញើសជីងអីក្នុងខ្លួនយូរថ្ងៃយូរអីទៅដល់អញ្ចឹងនោះវាស្ទះអាដង្ហើមអីហ្នឹងវាជីងសម្បោជីងអីមិនបានវាធ្វើឲ្យមនុស្សផ្ដាសាយធំគេយកអាហ្នឹងទៅស្ពងទៅឆឹងថ្ងៃហៅស្ពងឆឹងហ្នឹង ដើម្បីឲ្យវិជីញអាជាតិ contamination ជាតិញើសជាតិពុលហ្នឹងវាធ្វើឲ្យមនុស្សស្រួលខ្លួននេះអាហ្នឹងវិធីតែកទួងឱសថបុរាណហើយបើយើងចែកអាហ្នឹងអាហ្នឹងក្នុងនាមយើងតែតែខ្មែរមួយចំនួនគួរណាស់តែបញ្យល់អាហ្នឹងឲ្យបងប្អូនយើងចេះធ្វើអាហ្នឹងចេះធ្វើអាហ្នឹងគេមានមនុស្សមួយចំនួនគេធ្វើបានជោគជ័យក្នុងការការព្យាបាលជំងឺ Covid ហ្នឹងជាទៀតមានអ្នកនៅ អាមេរិកកាំងពីណែគាត់ខ្មែរក្រមយើងដែរគាត់បានធ្វើគាត់កើតផ្ដាល់កូនកាត់កើតផ្ដាល់គាត់អត់មានឆ្នាំពេទ្យវិទ្យាសាស្ត្រអីទាំងអស់គាត់យល់តែអារឿងដែលខ្ញុំប្រាប់មិញហ្នឹងគឺយកមកឆ្ពងឲ្យកូនកាត់ជារៀងដល់មួយថ្ងៃពីរដងមួយថ្ងៃពីរដងរហូតដល់កាត់គាត់ជាជំងឺ Covid និងកូនកាត់គាត់ជាជំងឺ Covid អាហ្នឹងវិធីសាស្ត្រប្រើប្រាស់ឱសថបុរាណរបៀបខ្មែរយើងហើយខ្មែរយើង សម័យនេះប្រកេតទេ មានមានន័យថាបំភ្លេចចោលអស់រឿងទាំងឡាយហ្នឹងហើយយើងគួរណាស់តែពិចារណាកុំឲ្យគិតទៅលើអាអាវិជ្ជសាស្ត្រហ្នឹងខ្លាំងពេកវិជ្ជសាស្ត្រពេលខ្លះប្រើមិនបានផលទេនេះបើមិនបានផលទេហ្នឹងអាហ្នឹងជាអនុសាសន៍មួយខ្ញុំបញ្យល់ក៏បន្ថែមនៅសេចក្តីចំណេះដឹងរបស់ខ្ញុំហ្នឹងបានទទួលពីអ្នកដតីមកហ្នឹងក៏ចង់ចែករំលែកទៅឲ្យខ្មែរយើងបើសិនអ្នកណាម្នាក់បានកើតដោយជំងឺអស់ទាំងហ្នឹងគួរណាតែដកពិសោធន៍ឲ្យសាកមើល ដើម្បីកាត់បន្ថយក្នុងការងារទៅពឹងគេគេមិនជួយយើងហើយតើតើតើបើយើងកើតជំងឺ Covid ហើយតើរដ្ឋាភិបាលវៀតណាមនឹងច្បាស់ជាថាមានឆ្នាំព្យាបាលដែរណៅបើអន្តរជាតិនឹងមិនទាន់ប្រកាសឆ្នាំនោះព្យាបាលបានផងអញ្ចឹងទេនេះអានឹងជាការងារទី1ដែលជា priority នៃចំណុចដំបូងដែលយើងត្រូវធ្វើគឺយើងការពារសុខភាពយើងមិន ទី1យើងការពារសុខភាពយើងសិនបើសិនតែមានបញ្ហាកើតឡើង អាហ្នឹងយើងចាំមិនទោសដល់រដ្ឋាភិបាលវៀតណាមរដ្ឋាភិបាលវៀតណាមនោះច្បាស់ណាស់ដែលខ្ញុំបញ្ជាក់ហ្នឹងថាគេមិនចង់ឲ្យខ្មែរក្រមរស់រៀនមានជីវិតដោយស្ម័គ្រភាពគ្នាទេគេចង់ធ្វើយ៉ាងណាឲ្យខ្មែរក្រមហ្នឹងកាន់តែទរុនទរាដុនដាបគេសប្បាយចិត្តហើយអានឹងជាចំណុចរបស់ខ្មាំងគេចង់ធ្វើអញ្ចឹងហើយសួរយើងថាយើងទៅបន្ទោសនរណាបន្ទោសនរណាបន្ទោស អាការងារមិនខំប្រឹងប្រែងអាការងារដែលចេះតែផ្ដេកសំផ្ដួលរំដួលសំកោងកាលណាយើងធ្វើអាហ្នឹងយូរទៅយូរទៅកូនខ្មែរយើងងាប់ដោយសារហ្នឹងអញ្ចឹងចំណុចខ្ញុំឲ្យអនុសាសន៍ផងចំណុចខ្ញុំឲ្យគំនិតដើម្បីជាឧទាហរណ៍ផងនឹងលើកយកមកបញ្យល់បងប្អូនបើបងប្អូនអាចសាកល្បងមើលក្នុងការងារអឺជាចំណេះដឹងមួយហ្នឹងក្នុងនាម យើងអ្នកវិភាគយកអ្វីមួយដែលជាមានហេតុនិងផល បានប្រយោជន៍យកមកចែកជូនព័ត៌មាននោះត្រូវបងប្អូនយើងយើង បន្តទៅលើវៀតណាមពេកក៏មិនបានដែរមកអំពីអ្វីអ្វីថាត់លើយើងមុនសិនចឹងនៅក្នុងពុទ្ធសាសនា ថាលោកថាទៅរស់ធម៌មិនរស់នៅក្នុងកាយតែរស់បាយនៅរស់ក្នុងឆ្នាំងហើយចុះបើកាយយើងយើងមិនមើលផងហើយយើងយកឲ្យនរណាមើលយើងអញ្ចឹងបច្ចុប្បន្នខ្មែរក្រមមាន បញ្ហាបើខ្មែរក្រមមិនដោះស្រាយយើងទាំងអស់គ្នានៅក្រៅប្រទេសមិនខំស្រែក អ្នកណាអ្នកជួយយើងស្រែកយួនវាកំមកកាយកប់កាយកប់បើរឿងយើងឯងយើងបើមិនកាយកោះវាឲ្យឡើងឯងសួរថាម៉េចរឿងហ្នឹងវាវាកើតជារឿងក្តីក្តាំឡើងកើតអញ្ចឹងយើងមានតែវិធីមួយថាបើបងប្អូនយើងមានអ្វីមិនច្បាស់លាស់គួរណាស់តែនាំគ្នាជួយសរសេរឯកសារសម្បត្តិហ្នឹងផ្ញើតាមអា VOKK ឬក៏ KKCC ហ្នឹងមកដើម្បីជាព័ត៌មានពិតៗនេះ ចំណេះដឹងហ្នឹងវាមកពីពួកយើងផ្ដល់ឲ្យបើបានផលគួរណាតែផ្ដល់អារម្មណ៍ល្អហ្នឹងមកឲ្យពួកយើងដឹងផងប៉ុន្តែយើងនិយាយមួយចំនួនពេលហ្នឹងក៏វាយូរដែរហើយមិនសូវបានទទួលផលហ្នឹងពីណាមកទេភាកច្រើននោះបានតែយើងហ្នឹងខំប្រឹងខ្លួនឯងទៅស្រាវជ្រាវទៅរកទៀតទៅទៅទៅឃើញអាផលហ្នឹងមកអញ្ចឹងចំណុចដែលឱសថបុរាណហ្នឹងគឺមានការថែរក្សាហ្នឹងវៀតណាមមិនដែលមានប្រាប់យើងថាឱសថបុរាណរបៀបណារបៀបណាឲ្យខ្មែរក្រមទៅរកមានដែរលឺទេបងប្អូនមានដែរលឺទេមានដែរ វៀតណាមរដ្ឋាភិបាលវៀតណាមប្រាប់ថាណាអានេះអានេះអានេះនេះដើមឈើនេះរុក្ខជាតិនេះយកមកធ្វើអញ្ចឹងចេះបានថាវាអត់មានមានតែយើងខ្លួនឯងខំប្រឹងស្រាវជ្រាវប៉ុន្តែទូនៅទីនេះគេថាមានសិទ្ធក្នុងការងារថែរក្សានិងគ្រប់គ្រងសុខភាពរាងកាយរបស់យើងទៅតាមសិទ្ធិបុរាណណាយើងមានសិទ្ធយើងមានសិទ្ធទៅរស់តែសិទ្ធនេះសិទ្ធរបស់យើងហើយយួនគេមហាគាត់នឹងនិយាយថាយួនក៏មិនហាមខត់អារបៀបទៅរស់ ឱសថបុរាណហ្នឹងយកមកព្យាបាលខ្លួនឯងខ្ញុំគិតថាយួនក៏វាមិនទៅដល់ថ្នាក់ប្រឆាំងយើងមិនឲ្យយើងធ្វើដែរអាហ្នឹងចំណុចខ្ញុំលើកឡើងនៅនៅអាពាក្យថា standard ស្តង់ដាទៅតាមអ្វីដែលយើងវិធីសាស្ត្រហើយឲ្យមានភាពស្មើភាពគ្នាហ្នឹងប៉ុន្តែយើងត្រូវเตรียมเตรียมនៅចំណេះដឹងរបស់យើងខ្លះដែរเตรียมเตรียมអ្វីដែលយើងគួរតែធ្វើមិនមែនតែចាំតែគេទាំងអស់ទេ